ប្រិមិត្តជាទីមេត្រី ល្បីពេញបណ្ដាញសង្គមនាយគ្រឿនរងការរីគុណខ្លាំងមិនសំចៃមាត់ពីមហាជនក្រោយឃើញសកម្មភាពសម្ដែងកំ pl ែងលេងជាមួយឆ្មាជ្រុលពេងជាការពិតណាស់ជឿជាក់ថាពុកម៉ែបងប្អូនប្រិមិត្តពិតជាបានជ្រាបរួចមកហើយ ពីបងប្អូនតារាកំ pl ែងដល់ល្បីឈ្មោះនាយគ្រឿនពេលដែលមានបងប្អូនសុទ្ធសឹងតែជាតារាកំ pl ែងទាំងអស់ទៅនឹងទទួលបានការគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនដោយនៅក្នុងនោះមានដូចជា នាយពាក់មីនាយក្រាន់និងនាយពយជាដើមយ៉ាងណាមិញបើ ក្រឡេកមកមើលកាលពីពេលថ្មីថ្មីនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលឃើញសកម្មភាពសម្ដែងកំ pl ែងរបស់នាយគ្រឿនដែលបានលេងជាមួយសត្វឆ្មាមួយក្បាលហាក់មានកាយវិការមិនសមរម្យស្រាប់តែមហាជនជាច្រើនប្រតិកម្មខ្លាំងរហូតផ្ទុះការរីគុណលោកផ្អើលបណ្ដាញសង្គមសកម្មភាពនោះ បានបង្ហាញឲ្យឃើញថានាយគ្រឿនលេងកំ pl ែងគឺលើកសត្វឆ្មាលើកត្រង់ខ្សែ ដែលមើលទៅធ្វើឲ្យឆ្មាគ្នាពិបាកនឹងដកដង្ហើម ព្រោះថាខ្សែបានរត់កទោះជាបែបនេះក្តីនៅមិនទាន់បានឃើញ លោកគ្រឿននិយាយអ្វីចេញមុខបកស្រាយអ្វីពាក់ព័ន្ធជាមួយនឹងការរិះគន់ពីសំណាក់មហាជនឡើយចារឿងនេះល្បីទៀតហើយបន្ទាប់ពីបានឃើញនៃគ្រឿនសម្ដែងកំ pl ែងលេងជាមួយនឹងសัตว์ឆ្មាហាក់បីដូចជាជ្រុល